បាទមីបាទមីបាទជំរាបសួរក៏ដូចជាសួស្តីអ្នកខ្ញុំមុននេះសូមស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃហ្នឹងយើងអត់មកធ្វើវីដេអូកំ pl ែងនេះក៏អត់ធ្វើវីដេអូ vlog អីកាន់កាមេរ៉ានិយាយម្នាក់ឯងទៀតទេប៉ុន្តែខ្ញុំថ្ងៃហ្នឹងនឹងចែកម្លេចបាត់ផ្សោតទៅលើផ្ទៃមុខខ្ញុំដែលមុខខ្ញុំដូចតិនហ្វីអ្នកទាំងអស់គ្នាស្គាល់ថាខែនេះមិនដូចតិនហ្វីបាទចឹងខ្ញុំនឹងប្រាប់អ្នកនរគ្នាថាធ្វើម៉េចឲ្យមុខដូចតិនហ្វីអូ ច្រឡំអត់ទេដោយសារតែមានអ្នកដែលធ្លាប់ជួយខ្ញុំច្រើនមែនទែនតាក់ទងពីថាតើខ្ញុំធ្វើមិនបានមុខខ្ញុំស្អាតអីចឹងទៅកម្មពិតទៅខ្ញុំអត់និយាយថាមុខខ្ញុំស្អាត100%ដោយសារតែខ្ញុំសារទៅក្រៅច្រើនធូលីអីមកច្រើនអញ្ចឹងទៅវារៀងមានមុនអីតិចតួចដែរប៉ុន្តែអីដែលខ្ញុំការពារកុំឲ្យមុនខ្ញុំឡើងច្រើនគឺដោយសារតែខ្ញុំប្រើផលិតផលមួយដែលធ្វើត្រូវជាមួយនឹងស្បែកមុខខ្ញុំថ្ងៃហ្នឹងខ្ញុំនឹងចែកម្លែកបទពិសោធន៍របស់ខ្ញុំថាពីមុនខ្ញុំជួបរឿងអីគេខ្លះមុននឹងខ្ញុំស្គាល់ផលិតផលហ្នឹង អញ្ចឹងការពីមុនអ្នកទាំងអស់គ្នាឃើញមុខខ្ញុំបានដឹងអូខ្ញុំពិបាកចាំខ្ញុំដាក់រូបឲ្យអ្នកទាំងអស់គ្នាមើលឃើញសិទ្ធិមុនខាងក្រោមនេះក៏សិទ្ធិមុនដែរដោយសារខ្ញុំអត់ស្គាល់ផលិតផលខ្ញុំចេះតែប្រើតាមគេហើយពេលខ្លះខ្ញុំទៅថតគេ make up ឲ្យខ្ញុំអញ្ចឹងទៅហើយអាផង make up ហ្នឹងវាប្រើច្រើនគ្នាអញ្ចឹងវាឡើងរោឡើងពេញមុខអញ្ចឹងឥឡូវយើងនិយាយពីរឿងការដែលខ្ញុំអត់ទាន់ស្គាល់ផលិតផលសិនអញ្ចឹងថ្ងៃពីមុនខ្ញុំអត់ស្គាល់ផលិតផលទាំងអស់សូម្បីតែសាប៊ូលាងមុខ ហើយខ្ញុំចេះតែទិញតាមម៉ាតាមគេប្រើមើលចុះមើលឡើងវាគ្រាន់តែជួយដែរតែជួយមួយចំនួនតូចតបមកខ្ញុំក៏ចាប់ដើមមានគេណែនាំឲ្យប្រើអាអីគេ night cream day cream ខ្ញុំអត់អត់ដឹងដែរប៉ុន្តែដោយសារតែស្បែកមុខខ្ញុំក៏មិនដឹងពេលដែលខ្ញុំលាបទៅវាមានប្រសិទ្ធភាពមែនប៉ុន្តែដល់ពេលគ្រាន់តែខ្ញុំអត់បានលាបវាមួយថ្ងៃវាឡើងមកវិញហ្មងអញ្ចឹងខ្ញុំអត់ដឹងថាហេតុអីដែរតបមកទៀតខ្ញុំក៏មានអារម្មណ៍ថាអូយធុញអត់ចង់ប្រើទៀតទេព្រួយធម្មតាខ្ញុំប្រុស ហើយដល់ពេលខ្ញុំខ្ជិលទៀតវាប្រោះមកជុំឯងងុំខ្ញុំខ្ជិលដល់ពេលពេលខ្ញុំខ្ជិលទៅមានអារម្មណ៍ថាដូចប្រើនេះផងនោះផងនេះផងនេះផងភ្លេចមុខភ្លេចក្រោយប្រើថ្ងៃណាបានប្រើថ្ងៃណាបានប្រើអត់បានលៀបអីចឹងទៅឡើងមកវិញខ្ញុំធុញធុញខ្ញុំក៏ថាអូខ្ញុំបោះបង់ឲ្យខ្ញុំឈប់ប្រើទៀតហើយក្រោយក្រោយទៀតខ្ញុំក៏ស្គាល់ skin savant អានេះអាសាប៊ូ skin savant នេះពេលដែលជាការគាត់ប្រាប់ខ្ញុំឲ្យខ្ញុំប្រើថា skin savant ហ្នឹងមិនអីចឹងទៅហើយបន្ទាប់មកក៏ខ្ញុំស្គាល់ម៉ាស់ក្រោយ ចឹងទៅពេលដែលខ្ញុំបិទម៉ាស់ក៏ដូចជាលាងមុខជាមួយនឹងសាប៊ូ Skin 7 U ទៅវាធ្វើឲ្យមុខខ្ញុំប្រសើរជាងមុនចឹងខ្ញុំក៏ចង់អរគុណដល់មនុស្សស្រីម្នាក់តែមិនសង្សារខ្ញុំទេនៅបាត់ដំបងគាត់ជាមិត្តភក្តិខ្ញុំឈ្មោះហាសាកាសុកតែគាត់កាលនោះគាត់យកលេ Skin 7ឲ្យខ្ញុំដល់ពេលពេលខ្ញុំយកលេ Skin 7ហ្នឹងទៅ ហើយគេក៏យករូបខ្ញុំទៅប្រើច្រើនដល់ពេលចុះឡើងចុះឡើងគាត់ស្គាល់បានមេធំចកាដែលគាត់ណែនាំចូល skin សម្រាប់ហ្នឹងអញ្ចឹងពេលខ្ញុំស្គាល់ចកាចកាគាត់ឃើញមុខខ្ញុំរៀងហើយអញ្ចឹងទៅគាត់ក៏ថាមកសាកយកសាប៊ូបងទៅប្រើមើលទៅហើយសាកបិទម៉ាស់បងទៅអញ្ចឹងខ្ញុំក៏ចាប់ដាក់បិទម៉ាស់ហើយជាមួយនឹងប្រើសាប៊ូហ្នឹងទៅហើយវាក៏ពិតជាមានប្រសិទ្ធភាពមែនពេលដែលខ្ញុំប្រើសាប៊ូហើយជាមួយនឹងបិទម៉ាស់ហ្នឹងអញ្ចឹងណាពេលដែលខ្ញុំចាប់ដើមប្រើដំបូងខ្ញុំអាចបិទរាល់ថ្ងៃដល់ពេលឥឡូវខ្ញុំអាចបិទ2ថ្ងៃម្លងមួយ2ថ្ងៃម្លងមួយអញ្ចឹងទៅហើយដល់ពេលសាប៊ូខ្ញុំ ខ្ញុំលេងរាល់ថ្ងៃមែនឥឡូវហ្នឹងដោយសារតើយល់ទេអ្នកនរគ្នាពេលដែលយើងចេញទៅក្រៅវាមានបាក់តេរីអញ្ចឹងបើសិនជាយើងអត់លាងរាល់ថ្ងៃទេ វាអាបាក់តេរីហ្នឹងនៅលើមុខយើងយូរទៅវាកើតទៅជាមុនអញ្ចឹងយើងត្រូវការសាប៊ូមួយដែលអាចលាងសម្អាតបាក់តេរីផងជួយឲ្យស្បែកមុខយើងភ្លឺថ្លាជាងមុនផង ហើយមួយទៀតអ្នកទាំងអស់គ្នាសាប៊ូនេះពេលដែលខ្ញុំទៅថតពេល make up អីចឹងណាខ្ញុំអាចលាង make up ពីសាប៊ូហ្នឹងតែម្ដងវាអត់មានធ្វើឲ្យខ្ញុំរោលអត់មានធ្វើឲ្យខ្ញុំឈឺមុខឬក៏កាហាយមុខឬក៏ឡើងរោលអីនិយាយទៅគឺខ្ញុំសាញ់សាប៊ូហ្នឹងត្រង់នឹងមួយបានថាវាយើងប្រើតែសាប៊ូហ្នឹងមួយគឺយើងមិនបាច់ត្រូវការប្រើឲ្យផ្សេងទៀតណាហើយដល់ពេលបូកពីលើហ្នឹងគឺម៉ាស់ម៉ាស់ពណ៌មានហ្នឹងគឺភាគច្រើនប្រុសប្រុសប្រើត្រូវខ្ញុំអត់ដឹងដែរតែ គេច្រើនបើប្របង Raven ក៏ប្រើអាហ្នឹងពូជួយក៏ប្រើអាហ្នឹងដែរហើយសម្រាប់ការបិទម៉ាស់វិញកាលពីមុនខ្ញុំបិទរងថ្ងៃដោយសារតើចែកគាត់ប្រាប់ដែរថាពេលប្រើដំបូងជើងយើងបិទរងថ្ងៃទៅដល់ពេលយើងបិទជាប់គ្នាមួយអាទិត្យហើយចាំយើងបិទ2ថ្ងៃម្លងមួយហើយដល់ពេលយូរទៅយើងបិទ3ថ្ងៃម្លងមួយដូចឥឡូវខ្ញុំបិទ3ថ្ងៃម្លងមួយឬក៏4ថ្ងៃម្លងមួយតាមខ្ញុំតនេឬក៏អត់តនេប៉ុន្តែដូចខ្ញុំប្រាប់មុនហ្នឹងអញ្ចឹងគឺ មុននឹងខ្ញុំទៅថតគឺខ្ញុំបិទហ្មងអូបែរថាស្អែកខ្ញុំដឹងថាខ្ញុំថតហើយខ្ញុំត្រូវ make up អញ្ចឹងខ្ញុំបិទ skin 7ហើយដើម្បីដើម្បីថ្ងៃស្អែកទៅមុខខ្ញុំមានរាងតឹងណែនស្រួល make up ឆាប់ចូលម្សៅឆាប់ចូលអញ្ចឹងទៅ yes អញ្ចឹងនេះគឺជាបទពិសោធន៍នៃការប្រើផលិតផលរបស់ skin 7តាំងពីខ្ញុំអត់ទាន់ស្គាល់រហូតដល់ខ្ញុំស្គាល់ហើយយកវាជាបទពិសោធន៍មួយដែលល្អហើយបើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់សាកប្រើដែរអ្នកទាំងអស់គ្នាអាចទំនាក់ទំនងទៅ page skin 7នៅខាងក្រោមបាន ឬក៏តាមលេខទូរស័ព្ទនៅខាងក្រោមហ្នឹងចឹងទៅមានប្រសិទ្ធភាពអីចាំជួយប្រាប់ខ្ញុំវិញផងអែនខ្ញុំក៏ជូនពរអ្នកទាំងអស់គ្នាដែរសម្រាប់អ្នកដែលគាត់បាក់ទឹកចិត្តក្នុងការហៅផលិតផលដល់ដឹងថាផលិតផលមួយណាទេអ្នកគ្នាអាចមកសាកផល skin server ជាមួយខ្ញុំទៅ yes អរគុណអ្នកនរគ្នាមែនទែនដែលបានតាមដានទស្សនាវីដេអូនេះតាមដើមរហូតដល់ចប់សង្ឃឹមថា tip ដែលខ្ញុំចែកម្លែកអ្នកនរគ្នានឹងវាមានប្រយោជន៍ដល់អ្នកនរគ្នាហើយយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ